ប្រិមិត្តជាទីមេត្រីទីបំផុតអ្នកកាន់កាមេរ៉ាដែលធ្លាក់ពីលើឆាកចេញទម្លាយស្ថានភាពពិតនិងអរគុណដល់ទឹកចិត្តលោកគូម៉ា ពីរាត្រីថ្ងៃទី12ខែមិនិនាឆ្នាំ2023កន្លងទៅមហាជននិយមតាមដានបណ្ដាញសង្គម Facebook និង TikTok ច្បាស់ជាបានជ្រាបរួចមកហើយពីវីដេអូអ្នកកាន់កាមេរ៉ាម្នាក់ត្រូវបានធ្លាក់ពីលើឆាកស្របពេលកំពុងថតទិដ្ឋភាពការ live ផ្ទាល់កម្មវិធីប្រគំតន្ត្រីមួយ ដែលជាពេលរបស់លោកគូម៉ាកំពុងតែច្រៀងវីដេអូនោះត្រូវបានបន្តចែកចាយនិងមានការរិះគន់យ៉ាងចាស់ដៃដល់តារាចម្រៀងគូម៉ា ថាឃើញអ្នកកាន់កាមេរ៉ាធ្លាក់ពីលើឆាកហើយហេតុអ្វីលោក នៅតែបន្តការច្រៀងដោយគ្មានរឿងអ្វីកើតឡើងយ៉ាងដូច្នោះលើពីនោះក្រុមការងារថតនិងអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra ដែលមានវត្តមាននៅទីតាំងនោះក៏បានចេញមុខបកស្រាយដូចគ្នានឹងលោកគូម៉ាថែមទាំងបានអរគុណដល់ទឹកចិត្តលោកគូម៉ាដែលបានព្រួយបារម្ភយកចិត្តទុកដាក់អ្នកកាន់កាមេរ៉ារូបនោះ។ ជាការពិតបើទោះបីជាមានការចេញមុខបកស្រាយរួចរាល់ហើយក្តីតែគូម៉ែនៅតែរងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់មហាជនមួយចំនួនតូចនៅឡើយដោយថាលោកគឺជាមនុស្សគ្មានចិត្តជួយគ្នាសោះយ៉ាងណាមិញងាកទៅកាន់អ្នកកាន់កាមេរ៉ាដែលបានធ្លាក់ពីលើឆាករូបនោះក្រោយឃើញមហាជនបន្តការស្ដីបន្ទោសដល់លោកគូម៉ាលោកក៏បានចូលរួមទៅបញ្ចេញមតិ នៅខាងក្រោមវីដេអូបកស្រាយរបស់លោកគូម៉ាដោយសុំមហាជនកុំអោយបន្ទោសដល់តារាចម្រៀងរូបនេះទៀតថាខ្ញុំបាទជាកាមេរ៉ាមែន ដែលធ្លាក់ពីលើឆាកនឹងខ្ញុំអត់អីទេបងប្អូនគ្រាន់តែនៅ ចុកកន្លែងដែលត្រូវតិចតួចទេសូមបងប្អូនកុំបន្ទោសបងគូម៉ាអីទាំងខ្ញុំនិងក្រុមការងារបងគូម៉ែនឹកស្មានមិនដល់ស្រមៃមិនឃើញថាមានរឿងនឹងកើតឡើង។ ពេលធ្លាក់នឹងក្រុមការងារគាត់បានមកជួយខ្ញុំតនពេលវេលារួចហើយបង កូម៉ាច្រៀងចប់ភ្លាមគាត់ក៏មកមើលខ្ញុំភ្លាមសួរសុខទុក្ខខ្ញុំរួចគាត់ទៅបដូរសម្លៀកបំពាក់រួចក៏មក មើលខ្ញុំម្ដងទៀតហើយគាត់ក៏បានជូនថវិកាដល់ខ្ញុំដែរសូមអរគុណបងប្អូនទាំងអស់គ្នាដែលខមមិនអាណិតស្រឡាញ់មកលើខ្ញុំ បងគូម៉ាគាត់ពិតជាមានទឹកចិត្តល្អណាស់អាយដល់គូម៉ាចានេះគឺជាការបកស្រាយក៏ដូចជាការចេញមុខ ទំលាយនៅរឿងពិតពីសំណាក់លោកកាមេរ៉ាមែនដែលបានធ្លាក់ពីលើឆាកដោយមហាជនមួយចំនួន គឺរិះគន់ខ្លាំងមែនទែនចំពោះលោកគូម៉ាថាឃើញគាត់ធ្លាក់ហើយបែរជានៅច្រៀងបែបធម្មតាដោយគ្មានរឿងអ្វីកើតឡើងហេតុអីក៏មិនចោះជួយយ៉ាងណាមិញការបកស្រាយនេះគឺច្បាស់លាស់ហើយបើសិនជាគាត់ឈប់ច្រៀងហើយគាត់ចុះពីលើឆាកអ្នកដតីទៀតប្រិមិត្តដែលកំពុងទស្សនានៅទីនោះប្រកាសជា មានការជ្រួលច្របល់ជាក់ជាមិនខាន។